អឺយើងត្រូវដឹងថាបញ្ហានេះវាជាបញ្ហាទូទៅសម្រាប់ ជីវិតអ្នកមានគូបើជីវិតអ្នកអត់គូមិនយល់ទេរឿងហ្នឹងជីវិតអ្នកមានគូគឺតែងតែជួបប្រទះព្រោះអីកាលណាមានគូមានន័យថា មានរបស់ ដែលខ្លួនឯងហួងហែង មិនមែនជាជីវិតទំនេរចឹងមិនពាក្យខ្មែរយើងប្រើពាក្យថា ទំនេរឬមានគូ មានគូនឹងស្ដាប់ពីរសស្ដាប់ ប៉ុន្តែមែនតែនទៅ គឺថាមានរបស់ដែលត្រូវហួងហែងហើយនឹងមានបុគ្គលហួងហែងយើងឬក៏យើងហួងហែងគេ ទំនេរហ្នឹងគឺ មែនទែនទៅមិនសំដៅទំនេរតែកាយទេទំនេរទាំងចិត្តទៅទៀត single ហ្នឹងហើយរឿងវាមានហេតុគាត់សុំលេងហ្នឹងក៏អាចមកពីយើង ខ្លះឬក៏អាចមកពីគាត់មានខាងក្រៅក៏ពិតមែនហើយជាធម្មតាទេអាហ្នឹងតាមដែលមតិភាកច្រើន ធ្លាប់ឮមកហ្នឹង ដៃគូបើកាលណាមិនតាន់មានអ្នកទី3ទេទោះបីឆ្លោះគ្នាយ៉ាងណាក៏មិនឈានទៅដល់ការចែកផ្លូវគ្នាដែរអញ្ចឹងបើមានការប្រៀបធៀបនៅខាងក្រៅទោះបីមិនតាន់ដាក់ថាជាគូគប់ប្រចាំជីវិតអីឲ្យតែមានបដោះអសន្នបាន គឺចេះតែមានគំនិតហ្នឹងវា បើនៅតនេបែបស្រួលជាង នៅមានមកផ្ទះអ្នករស់រឿងហល់ថ្ងៃអញ្ចឹងនៅតនេតឯងទៅតង់តណាក៏បានទៅលេងសើចឯនេះឯនោះក៏បានវាជាធម្មតារបស់ចិត្តដែលចង់បានសេរីភាពចង់បានសេចក្តីសុខអញ្ចឹងហើយម្ចាស់សំណួរថាស្រឡាញ់គាត់ណាស់មិនចង់បែកទេនឹងស្រឡាញ់ណាស់មិនចង់បែកទេ បុគ្គលដែលយើងស្រឡាញ់ជាធម្មតានៅពេលដែលស្រឡាញ់ដោយលោភៈហ្នឹងវាមានមោហៈនៅនឹងហើយដឹងថាมันអាចរកវិធីដោះស្រាយបានទេពីព្រោះពាក្យស្រឡាញ់ដោយការហួងហែងហ្នឹងអង្គធัวគឺលោភៈហើយលោភៈវាកើតឡើងវាកើតជាមួយនឹងអវិជ្ជា ជាមួយនឹងមោហៈគឺការមិនដឹងពិតជាមិនដឹងមែន ដឹងតែជាប់ដឹងតែស្អិតត្មង ចឹងការស្រឡាញ់របស់យើងហ្នឹងអត់មានអីក្រៅពីលោភៈទេដែលស្អិតមិនចង់បែកមិនចង់ដាច់ហ្នឹងរឿងស្រឡាញ់ណាស់ហ្នឹងគឺថារឿងយើងនឹងតែមករឿងចិត្តហ្នឹងតែម្ដងថាយើងហ្នឹងក៏មិនមែនទៅទៀតរឿងចិត្តហ្នឹងឯងចឹងហើយបានអឺការសិក្សាអប់រំពិចារណារឿយរឿយពីសង្ខារធម៌ហ្នឹងនៅតែសំខាន់ ឃើញនេះដល់ពេលវេលា វាកើតឡើងវាអត់មានរឿងចង់យើងចង់ឬមិនចង់ទេចង់បែកឬមិនចង់បែកទេតែម្នាក់ទៀតគាត់ពិតជាថាមិនចង់នៅហើយយើងមិនដឹងថាទៅអោបក្រសោបទុកមនុស្សដែលអស់ចិត្តពីយើងនឹងដើម្បីអីគឺកាន់តែចង់បែកយើងកាន់តែហួងហែងយើងកាន់តែកាត់ទុកព្រោះម្នាក់ទៀតហ្នឹងគាត់លែងទៅហើយលែងមាន feeling លែងមាន គំនិតចង់រួមដំណើរជាមួយយើងទៅហើយហើយម្យ៉ាងទៀតអាត្មាមិនដឹងថាការកើតរឿងបែបហ្នឹងហ្នឹងវាមានប្រមាណដងមកហើយហើយវិធីសាស្ត្រដែលយើងដោះស្រាយនោះមានលក្ខណៈបែបណាខ្លះ មែនតែនទៅទាល់តែជួបគ្នាផ្ទាល់ទេទៅអានឹងវាសនុកនិយាយណានិយាយជាសាធារណៈអញ្ចឹងអាត្មាវានិយាយបានតែទូទៅទូទៅវាមិនអាចចាក់ថ្នាំចំរឿងបានទេ ដើម្បីដោះស្រាយបានមែនទេនឹងវាទាល់តែអាត្មាស្គាល់លក្ខណៈបុគ្គលិកលក្ខណៈរបស់អ្នកសួរនឹងហើយនឹងបុគ្គលិកលក្ខណៈរបស់ស្វាមីនឹងទៀតតើជាបុគ្គលបែបណាចូលចិត្តអីប្រកដី ចរិតលក្ខណៈរបស់គាត់នឹងយ៉ាងណាអីចឹងទៅដល់ស្គាល់ចឹងទៅអាត្មាអាចដឹងថាគួរធ្វើយ៉ាងណាដល់យើងលើករឿងតែប៉ុណ្្នឹងមកវាវាទូទៅវាទូទៅអញ្ចឹងឆ្លើយមានតែឆ្លើយទូទៅអញ្ចឹងมันអាច specific បានទេពីព្រោះมันដឹងថារឿងហ្នឹងវាមានទំហំប៉ុណ្ណា ពេលឆ្លោះគ្នាហ្នឹងវាមានទំហំប៉ុណ្ណាហើយមានសម្ពាធអីខ្លះអញ្ចឹងដឹងដឹងវាមិនអស់ដល់ដឹងមិនអស់ស្មើมันអាច ប្រាប់ strategy ឬក៏ថាត្រូវធ្វើយ៉ាងម៉េចហ្នឹងបានទេប៉ុន្តែរាល់ការដោះស្រាយយើងត្រូវដាក់ប្រធានបទឲ្យបានសិនពាក្យទៅដោះស្រាយរវត្ថុបំណងឲ្យបានសិន មួយយើងពិតជាចង់រួមរស់ជាមួយគាត់អញ្ចឹងរកវិធីយ៉ាងណាដើម្បីបានរស់រួមជាមួយគាត់អាហ្នឹងវាមានវិធីផ្សេង មួយទៀតយើងឃើញផ្លូវថាអឺពិតជាមិនអាចរស់នៅជាមួយគ្នាបានទេណាមិនអាចរស់នៅជាមួយគ្នាបានទេហើយសំណួរចុងក្រោយមិនបាញ់មិញហ្នឹងក៏បានសួរដែរថាចុះបើ ពិតជាមិនអាចរស់នៅបានតើមានវិធីណាដើម្បីកុំឲ្យវាឈឺចាប់ខ្លាំងមានត្រូវតែសិក្សាអំពីស្អីដែលជាតួឈឺចាប់នឹងឲ្យបានរូបរាងកាយ មិនមែនជាតួឈឺចាប់ទេផ្នែកហ្នឹងណាមិនមែនជាតួឈឺចាប់ទេ គឺផ្លូវចិត្តតួចិត្តហ្នឹងក៏វាមិនចេះឈឺចាប់ដោយខ្លួនវាដែរ ពីព្រោះតែមានអំណាចជាប់ជំពាក់ខ្លាំងនោះជាហេតុតែប៉ុណ្ណោះហ្នឹងហើយបើនិយាយឲ្យយើងឈឺចាប់អ្នកដែលធ្វើឲ្យយើងឈឺចាប់ហ្នឹងមិនមែនប្តីហ្នឹងទេក៏មិនមែនខ្លួនឯងដែរគឺជា virus មួយយ៉ាង virus ផ្លូវចិត្តជា virus មួយយ៉ាងហៅថាតណ្ហាហៅថាលោភៈឃើញទេ អញ្ចឹងហើយបានការត្រាស់ដឹងរបស់ពពុទ្ធនឹងឃើញដល់ធម្មជាតិនឹងវាផ្ទុយពីការគិតពិចារណារបស់សត្វលោកផ្ទុយពីការធ្វើការគិតការនិយាយរបស់សត្វលោកសត្វលោកចេះតែរោវិធីណា ដើម្បីឲ្យស្រឡាញ់ខ្លាំងបើថាជាគូជាសង្សារជា ប្តីជាប្រពន្ធហ្នឹងគឺ ថាស្រឡាញ់មួយទល់នឹងមួយអីចឹងណាចង់បានអាតំណងអា ចង់បានស្មោះមួយទល់នឹងមួយស្រឡាញ់មួយទល់នឹងមួយគឺចង់អានោះប៉ុន្តែវាមិនបាន ពាក្យថាស្រឡាញ់មួយទល់មួយអឺធ្វើមិនឲ្យគេស្រឡាញ់ខ្លួនឯងឲ្យខ្លាំងថាវាមិនបានទេពីព្រោះអីពីព្រោះអាតួលោភៈហ្នឹងវាត្រូវប្រាថ្នារបស់ថ្មីជានិច្ចតួលោភៈហ្នឹងហើយមែនតើនឹងវាជាតួចង្រៃទៅទៀត ហើយយើងនៅក្នុងសង្គមក៏ដោយអាត្មាមើលវិធីដោះស្រាយបញ្ហាគ្រួសារអីហ្នឹងគឺគិតទៅធ្វើម៉េចឲ្យស្រឡាញ់គ្នាធ្វើម៉េចឲ្យស្រឡាញ់គ្នាថាស្រឡាញ់ហ្នឹងប្រកបមិនបានទេជាអនត្តា ជាអនិច្ចំជាទុក្ខំជាអនត្តាអញ្ចឹងជំនាគាប្រពុតនោះមិនឲ្យគេយកប្តីយកប្រពន្ធទេទេបើយើងលះមិនបានយកចោះក៏ប៉ុន្តែវាមានធោះសម្រាប់ប្តីសម្រាប់ប្រពន្ធតែឲ្យឃើញទោសរាគៈ ឲ្យឃើញទោសតណ្ហាឲ្យឃើញទោសនៃការជាប់ជាពាក់ខ្លាំងខ្លាំងហ្នឹងដោយពេលដែលព្រះអង្គទៅ ក្នុងពិធីមង្គលការរបស់កុលបុត្រកុលធីតាមកគូហ្នឹងនិយាយពីចិត្តត្រេកតាអាលស្រឡាញ់របស់កូនប្រុសហ្នឹងចង់តាលោកដៃទៅចាប់កូនស្រីហ្នឹងខាងមុខព្រះអង្គហ្នឹងដូចដោយមិនអៀនខ្មាស់អីថាមានភ្ញៀវមានពលឺអីទេវាត្រេកតាអាលពេក ណាត្រីតាអាលនឹងសម្រោះនាងនឹងគេណាដោយអំណាចរាគៈដោយអំណាចតណ្ហាដល់ពេលហ្នឹងព្រះអង្គមិនទៅថាណែត្រូវស្រឡាញ់គ្នាត្រូវស្មោះអីអត់ព្រះអង្គអត់និយាយចឹងទេនៅពេលដែលអនុមោទនាគាថា ពេលមង្គលការហ្នឹងព្រះអង្គប្រាប់ទៅដល់កូនប្រុសនឹងថាមនាលកលបុត្រភ្លើងរាគៈនេះក្តៅណាស់ដែលព្រះអង្គសម្ដែងថាណដ្ឋិរាគៈសមោអគ្គិ ណដ្ឋិរាគៈសមោអគិគ្មានភ្លើងអ្វីក្តៅស្មើនឹងរាគៈនឹងទេណាកុំគ្រប់គ្រងវានឹងរាគៈនឹងវិឆេះវិឆាប់វិឈួលក្នុងចិត្តហ្នឹងឃើញទេទោះបីកំពុងការជាប្តីប្រពន្ធនឹងក៏ដោយព្រះអង្គអត់សរសើរអរិយកៈនឹងទេក៏ប៉ុន្តែព្រះអង្គសរសើរអំពីសង្កហៈអំពីការសង្គ្រោះ អំពីការអនុគ្រោះគ្នាឃើញណា ព្រោះសង្ឃៈវាជាកុសលអញ្ចឹងកាលណាសង្គ្រោះគ្នា ដោយធម៌ណាមានន័យថាការងារលំបាក របស់ប្រពន្ធគឺជាភារៈរបស់ប្តីការងាររបស់ប្តីជាភារៈរបស់ប្រពន្ធអញ្ចឹងក្នុងដៃគូនឹងគឺគិតតែធ្វើប្រយោជន៍ឲ្យគ្នាមិនទៀមទាឲ្យគេធ្វើ ដើម្បីបំពេញចិត្តខ្លួនឯងទេគឺធ្វើដើម្បី មនុស្សដែលជាទីគោរពស្រឡាញ់របស់យើង យើងមានចេតនាផ្ដល់ឲ្យឲ្យ ច្រើន ជាងការទន្ទឹងរង់ចាំអ្វីពីគេហើយតែកាលណា យើងឲ្យច្រើននៅពេលដែលគេបែកទៅវាអត់ឈឺចាប់អីខ្លាំងទោះបីវាមានឈឺចាប់ចិត្តមនុស្សវានៅឈឺចាប់ក៏ប៉ុន្តែយើងឲ្យយើងឲ្យយើងឲ្យសេចក្តីសុខយើងឲ្យភាពស្មោះត្រង់យើងឲ្យស្អីដែលថាភាពល្អហ្នឹងគឺយើងឲ្យដល់ពេលយើងឲ្យ ថ្ងៃក្រោយគេឈប់ទទួលអាហ្នឹងសួរតែយើងបាត់អីហើយយើងអត់បាត់អីទេពួកយើងឲ្យតាយើងមានបាត់អីទេរបស់យើងឲ្យហ្នឹងយើងអត់មានថាបាត់ឧទាហរណ៍យើងមានលុយចឹងយើងមានលុយ10ដុល្លារយើងឲ្យគេមួយថ្ងៃយើងឲ្យ10ដុល្លារមួយថ្ងៃយើងឲ្យ10ដុល្លារមួយថ្ងៃយើងឲ្យ10ដុល្លារថ្ងៃក្រោយគេឈប់យកដល់គេឈប់យកសួរយើងបាត់អីថាអត់មានបាត់អីទេពួកយើងឲ្យណាតែបើយើងសង្ឃឹមយកពីគេវិញ មួយថ្ងៃសុំ10ដុល្លារមួយថ្ងៃសុំ10ដុល្លារដូចគេឈប់ឲ្យយើងខ្វះឃើញទេនៅពេលដែលយើងឲ្យគេ អ្នកដតីគ្មានសិទ្ធិលីមីតយើងទេនៅពេលដែលយើងផ្ដល់ឲ្យគេណាអ្នកដតីគ្មានសិទ្ធិលីមីតយើង ទេគ្មានសិទ្ធិកំណត់យើងទេគ្មានសិទ្ធិយកអីពីយើងឲ្យយើងឈឺទេហ្នឹងតែរឿងឈឺរឿងយើងទេ ព្រោះយើងចង់បានអីពីគេហ្នឹងហើយថ្មយល់យល់តែឈឺចាប់ណាស់ស្ដាប់មិនសូវយល់ឯពេលគណៈពេលហ្នឹងស្ដាប់មិនសូវយល់បើបើអ្នកអត់មានរឿងស្ដាប់យល់ព្រោះអីព្រោះវាអត់មានរឿងក៏ប៉ុន្តែ អ្នកកំពុងមានរឿងហ្នឹងចិត្តវាវល់អស់ទៅហើយចិត្តហ្នឹងវល់អស់ទៅហើយចឹងបានការពិចារណាធัวនឹងវ័យប៉ុណ្ណឹងវ័យកំពុងស្រឡាញ់ប្តីស្រឡាញ់ប្រពន្ធស្រឡាញ់សង្សារស្រឡាញ់អី ចាំបាច់ណាស់ដូចមនុស្សកំពុងឈឺដែលត្រូវការថ្នាំអញ្ចឹងប៉ុន្តែយើងវារំលងបាត់ទៅរំលងបាត់ទៅថ្មជួយ មនុស្សបានច្រើនពីរឿងវិបត្តិរឿងស្នេហារឿងបែកគ្នាហ្នឹងមកជួយបានច្រើនណាស់ហ្នឹងហើយរហូតដល់ពួកគាត់រឹងមាំคล้ายជាអឺមនុស្សអាចដោះស្រាយបញ្ហាគេបានណា ព្រោះវាជាបទពិសោធន៍តខ្លួននៅពេលដែលគាត់ stand រួចគាត់ខ្លាយទៅជាមនុស្សអាចដោះស្រាយបញ្ហាឲ្យគេបាននឹងពិចារណាកន្លែងហ្នឹងបន្តិចទៅមើលយើងដឹងហើយថាសំណួរបាញ់មិញវា specific របស់គាត់ហើយថាបើបែកទៅវាឈឺចាប់ខ្លាំងណាស់ព្រោះអត់ចង់បែកហើយសំណួរចង់ខុសចប់បើវាត្រូវតែបែកធ្វើម៉េចដើម្បីកុំឲ្យឈឺចាប់ខ្លាំងអត់មានធ្វើម៉េច កុំឲ្យឈឺចិត្តហ្នឹងតែត្រូវឈឺឈឺហើយនឹងតុបមិនបានទេតែត្រូវឈឺឈឺហើយប៉ុន្តែត្រូវតាមដានមើលចិត្តហ្នឹងទៀតឈឺជាតួចិត្តអីណាវិលមករត់ធោវិញគណៈឈឺហ្នឹង ជាតួចិត្តអីយើងបើបានរៀនធួនបន្តិចមើលទៅឃើញមកតើតួឈឺហ្នឹងតួចិត្តអីណាកំពុងឈឺហ្នឹងកំពុងតូមណោះកំពុងសោយសោកំពុងតែខ្សឹកខ្សួលកំពុងតែ ស្ដាយសំណោះហ្នឹងស្អីគេអូតោសៈមូលចិត្តតើណាតោសៈមូលចិត្តតើប្រកបដោយតោមនសវេទនាបដិខៈថ្នាំងថ្នាក់នឹងរឿងដែលបែកនឹងឯងរឿងដែលបាត់នឹងឯងហើយចាហ្នឹងវិញគឺវាចេះតែកើតឡើងណាអ្វីអ្វីទៅកើតតែកើតឡើងតែមកពីគេឬក៏មកពីនរណាឬក៏មកពីខ្ញុំថាអត់ទេមកពីគេក៏មិនមែនមកពីគេក៏មិនមែន អញ្ចឹងវាមកពីខ្ញុំ ទេខ្ញុំក៏មិនមែនអ្នកដោះស្រាយដោយច្រើនខាងអឺអឺរឿងឈឺចាប់នឹងគ្មានណាឲ្យខ្លួនឯងអ្នកធ្វើឲ្យខ្លួនឯងអត់ទេអាមាសុំបដិសេធអាឃ្លាទី2ថាគ្មាននរណាឲ្យហើយក៏ខ្លួនឯងក៏មិនមែនជាអ្នកឲ្យដែរក៏មិនមែនខ្លួនឯងអ្នកឲ្យដែរពីព្រោះអី អានឹងយើងគ្រាន់តែនិយាយហ្នឹងប៉ុន្តែធៀបពិតយើងមានចង់ឲ្យខ្លួនយើងឈឺចាប់ណាឃើញអត់គឺសំណួរហ្នឹងក៏ក៏ដឹងដែរថាអត់ចង់ឲ្យខ្លួនឯងឈឺចាប់ទេតើមានវិធីគិតបែបណាដើម្បីកុំឲ្យខ្លួនឯងឈឺចាប់មានន័យថាខ្លួនឯងក៏មិនបានធ្វើឲ្យខ្លួនឯងឈឺចាប់ដែរអត់លីងឃើញទេអ្នកដតីក៏គេមិនចង់ឲ្យយើងឈឺចាប់ឬក៏គេចង់ឲ្យយើងឈឺចាប់ក៏គ្មានសមត្ថភាពដោយពិតដែរទោះជាខ្លួនយើងក៏យើងមិនចង់ឲ្យយើងខ្លួនយើងឈឺចាប់ដែរអញ្ចឹងឯងបើជាបនស្រន់សុំចេះសុំចោះ ហើយក៏វាមិនមែនបានដោយសារបន់ដែរបើកិលេសនៅមានឃើញទេតួតោមនោះតួកើតទុកនឹងវាកើតឡើងមានពីព្រោះអីថាមកពីតណ្ហាក្នុងចិត្តតណ្ហាក្នុងចិត្តចង់ឲ្យចេះចង់ឲ្យចង់យើងអត់យល់ទៅធัวទាំងឡាយកើតពីបច្ច័យតើអស់បច្ច័យវាបែកវាវិនាវាបាត់ណាឃើញទេសំខាន់ណា សំខាន់ណាការពិចារណា មេរៀនជីវិតក្នុងជីវិតប្រចាំថ្ងៃហៅថាធัวធัวហ្នឹងណាមិនមែនធัวសូតទេមិនមែនធัวសូតមិនមែនធัวសុំមិនមែនធัวអង្វរទេគឺធัวពិចារណាឲ្យកើតបញ្ញាឲ្យកើតចិត្តជ្រះថ្លាឲ្យកើតបញ្ញាភ្លឺស្វាង នឹងដែលថាធัวធัวហ្នឹងដែលអាត្មាចង់ចែករំលែករាល់ថ្ងៃហ្នឹងមិនមែនធัวសូតទេមិនមែនធัวបិទភ្នែកទេមិនមែនធัวដេកយសពទេ គឺជាធម៌អនុវត្តបាននៅក្នុងជីវិត ប្រចាំថ្ងៃងាយងាយ simple shortcut but powerful ឧទាហរណ៍នៅពេលដែលលោកទេសពីបេយេហេមេតេអឺបេយេហេនានាភាវោវិនាភាវោអីហ្នឹងពាក្យបាលីថាអញ្ចឹងបានពាក្យខ្មែរយើងថាឲ្យយើងពិចារណារឿយរឿយតាំងពីពេលដែលយើងមិនតន់ បែកម៉េះពេលជួបហ្នឹងពិចារណាភ្លាមជាពិសេសពេលជួបរបស់ជាទីស្រឡាញ់ទៅពិចារណារឿយរឿយថា ការបែកបាក់ហ្នឹងគង់តែមាន ជាធម្មតាដោយហេតុណាមួយបែកដោយស្លាប់បែកដោយយើងស្លាប់មុនបែកដោយគេស្លាប់មុនបែកដោយការឈប់ស្រឡាញ់គ្នាបែកដោយបែកដោយ គេបង្រត់បង្រាស់បែកដោយរឿងណាមួយគង់តែបែកដែលថាមិនបែកនោះគ្មានឡើយណា we are ready to get it តែយើងពិចារណារឿយរឿយទៅមានន័យថាយើងត្រៀមរួចស្រេចអូអញ្ចឹងពិចារណាអញ្ចឹងបំរុងតាំងបែកគ្នា ទេអីអត់ហូល enjoy life អីទេហេអញ្ចឹងណាអត់ enjoy life ទេហេថាព្រោះតែវាមិន អាចថិតថេរបាននឹងហើយទៅការរស់នៅជាមួយគ្នាគេត្រូវធ្វើប្រយោជន៍ដល់គ្នាឲ្យអស់លទ្ធភាព ព្រោះអីព្រោះវាអត់ទៀងថាយើងបាននៅជាមួយគ្នាបានប៉ុណ្ណាអញ្ចឹងនៅពេលដែលគេពិចារណា ទៅដល់ការបែកគ្នាពេលដែលពិចារណាដល់ការបែកគ្នា មានរឿងល្អច្រើនណាស់ទី1យើងអត់ឈឺចាប់នៅពេលដែលបែកបាក់ទី2ព្រោះតែការនៅ ជាមួយគ្នាมันអាចតាំងនៅយូរអង្វែងបាន ដូច្នេះនៅក្នុងអន្តរកាលនៅក្នុង ពេលវេលាដែលមិនតាន់បែកនោះតើយើងត្រូវធ្វើប្រយោជន៍អីខ្លះដល់គ្នានឹងគ្នាអានេះចេះតាមិនហ្នឹងគង់បែកដដែលខ្ជិលគិតគ្នាហ្មងតាមិនចឹងទេយល់ច្រឡំហើយយល់ច្រឡំហើយឧទាហរណ៍អឺដូចអឺអឺដូចគេសួរលោកចឹងណា សួរលោកកុំចាស់បួលរហូតអី អឺនិយាយបែកតិចបួលរហូតអត់ទេស្មានមិនបួលរហូតអីទេអឺហើយក៏ដាក់កំណត់ថ្ងៃសឹកឆ្នាំក្រោយសឹកគាត់ណាចាប់ដើមគឺទៅដាក់សឹកលែងសិក្សាធរអាលែងគោរពធរវិន័យអាហ្នឹងជាការយល់ច្រឡំពួកគិតថាអញសឹកវិញអញឈប់រៀនអញឈប់អីនោះចង្រៃបដ ாய் ឬអ្នកធ្វើការខ្លះច្រើនច្រឡំ ធ្វើការនៅនឹងនៅនឹងគិតតែចង់ធ្វើនឹងឲ្យបានល្អឡើងប្រាក់ខែគ្រាន់តែដាក់ថាអឺ resign ការងារឈប់ធ្វើការកន្លែងហ្នឹងខ្ជីខ្ជាហ្មងនោះអាក្រក់បដាយមិនអាក្រក់សម្រាប់ក្រុមហ៊ុនគេគឺអាក្រក់សម្រាប់ខ្លួនឯងទី1 record របស់យើង record របស់យើងអត់ល្អព្រោះយើងមុននឹងចេញទៅណាមកណាគេមិនត្រូវសរសេរវ័យតម្លៃការងាររបស់យើង ហើយដល់យើងគិតថាអាអញចិត្តឈប់ធ្វើហើយខ្ជិលខានខ្លះអីខ្លះមិនមែនកន្លែងអញទៀតទេឃើញទេខ្ជាខ្ជាមិនអញ្ចឹងទេយើងមុននឹងយើងចេញពីកន្លែងហ្នឹងទៅនឹងត្រូវធ្វើការងារឲ្យបាន ល្អសម្រាប់កន្លែងហ្នឹងដូចគ្នាមុននឹងការបែកគ្នា ព្រោះការតែពិចារណា ដល់ការបែកបាក់ហ្នឹងណា យើងមិនទៅប្រាថ្នាអីពីដៃគូរបស់យើងពេកទេយើងគ្រាន់តែគិតថាតើធ្វើយ៉ាងណាណដើម្បី បាន ជាប្រយោជន៍ដល់ដៃគូរបស់អញគិតដល់គេរឿយរឿយមិនសង្ឃឹមថាធ្វើម៉េចឲ្យគេនឹងមកយកចិត្តអញមែនទេមិនចឹងទេបើអញធ្វើល្អសម្រាប់គេអស់ចិត្តហើយគាត់ទទួលសេចក្តីល្អនឹងមិនបានអានឹងធ្វើម៉េចបើគាត់ ខ្វះបុណ្យគាត់ទទួលសេចក្តីល្អនឹងអត់បាន ហើយកុំយល់ច្រឡំណាកុំយល់ច្រឡំថាគេទៅយើងវាអស់តម្លៃថាទេតម្លៃវាមិនមែននៅលើគេឲ្យណាតម្លៃរបស់យើងហ្នឹងវាមិនមែននៅលើគេឲ្យទេឧទាហរណ៍ដូចមន់វាដើរហួសមាសអញ្ចឹងណានិយាយអញវាថោកម៉េះហីអាមន់នេះដើរកាយអញចោលតែមែនមកពីមន់មិនយល់តម្លៃមាសបើយើងពិតជាមាសនៅតែមាសអញ្ចឹងវាគ្មានដោយសារមន់ដើមលងយើងខ្លាយជាដុំដីនោះទេ ប៉ុន្តែឲ្យប្រកាសថាយើងពិតជាធ្វើល្អដើម្បីគេវិញនឹងអាពធូបថយបន្តិចមកអាត្មាឆ្លើយទូទៅទេណាព្រោះអាត្មាមិនដឹងថាទំហំនៃការវិវាទក្នុង គ្រួសារនឹងប៉ុណ្ណាអញ្ចឹងអាត្មានិយាយទូទៅអញ្ចឹងទៅថាអឺគិតថាយើង ផ្ដល់អីឲ្យគេចេះវិញទៅ តែយើងចិត្តតែចង់ទៀមទាអីពីគេប្រកាសជាឈឺចាប់ឯង ដូចអាត្មាលើកឧទាហរណ៍អញ្ចឹងអឺចម្រើនពរអ្នក សំណង12បាទអឺដូចអាត្មាឲ្យឧទាហរណ៍អញ្ចឹងណាតើកាលណាយើងនឹករាវរកវិធីសាស្ត្រអីដែលធ្វើដោយការផ្ដល់ឲ្យដៃគូរបស់យើងឬក៏មិនដៃគូនរណាក៏ដោយមិត្តភ័ក្តិក៏ដោយយើងផ្ដល់ឲ្យជាងការសង្ឃឹមអីពីគេយើងអត់បាត់អីទេយើងអត់បាត់អីទេ ណាมันបាត់អីឡើយហ្នឹងហើយដូចមកលើកទីហោមិញយល់គួរយល់តែមួយថ្ងៃយើងឲ្យគេ10ដុល្លារមួយថ្ងៃឲ្យគេ10ដុល្លារមួយថ្ងៃក្រោយគេថាឈប់យកតិចពេកអើធ្វើម៉េចបើយើងមានតែប៉ុណ្្នឹងឲ្យគេអត់យកដូចក្តីស្រឡាញ់ដែលយើងឲ្យក្តីស្មោះត្រង់ដែលយើងឲ្យអញ្ចឹងណាសេចក្តីល្អដែលយើងឲ្យគេហ្នឹងចឹងអឺ ដល់គេអត់យកមានអីវានៅសល់មានបាត់ទៅណាឲ្យប្រកាសថាយើងឲ្យគេមែនតែបើយើងឲ្យ10ដុល្លារហ្នឹងចាំបីចង់បានអីពីគេវិញអាហ្នឹងឈឺថ្ងៃក្រោយគេឈប់យកគេទៅបាត់យីអានេះឲ្យយូរអត់ឲ្យអញវិញអាហ្នឹងឈឺអាកន្លែងយើងចង់បានអីពីគេហ្នឹងតែបើយើងឲ្យគ្រាន់តែគេទិញនំហូបចឹងទៅឃើញអាណិតព្រោះអាណិតឲ្យព្រោះអាណិតឲ្យព្រោះករណាអត់ចេះឈឺចាប់ទេ ហ្នឹងហើយអញ្ចឹងរបស់ហ្នឹងវាសល់យើងទុកឲ្យនរណាដែលត្រូវការពីយើងទៀតទៅចិត្តហ្នឹងដូចគ្នាចឹងដែរចិត្តស្រឡាញ់ភក្តីភាពក៏ដូចគ្នាចឹងដែរមិនមនុស្សគ្រប់គ្នាទទួលបានទាំងអស់ទេអានោះហ្នឹងហើយគេដឹងគុណមកវិញគេឲ្យយើងវិញអាហ្នឹងវាជារឿងសន្តានល្អរបស់គេទៅហើយបើគេមិនឲ្យវិញទេគិតថារបស់ហ្នឹងវាសោះអស់ទៅទៀតឃើញទេឃើញវាសល់ទេអញ្ចឹងបានព្រះអង្គ អឺត្រាស់សម្ដែងអំពីសង្កហធម៌រវាងប្តីប្រពន្ធហ្នឹងព្រះអង្គអត់និយាយថា ស្រឡាញ់ខ្លាំងទៅនាំមកសុភមង្គលណូខុសទៅទេមកស្រឡាញ់ខ្លាំងព្រះអង្គថាទុកខ្លាំងទេអាហ្នឹងព្រោះវាសង្ឃឹមខ្លាំងតែសង្ឃឹមខ្លាំងទុកខ្លាំងស្រឡាញ់ខ្លាំងចង់បានខ្លាំងទុកខ្លាំងតែបើយើងផ្ដល់ឲ្យគេអាហ្នឹងវាមិនទេបើគេឈប់ទទួលយើងអត់បាត់អីឬក៏គេនឹងគ្មានអឺ សំណាងបានទទួលនៅរបស់ល្អដែលយើងផ្ដល់ឲ្យរបស់ល្អរបស់យើងនៅតែល្អដដែលប៉ណ្ណឹងចាស់ប៉ណ្ណឹងចាស់ប៉ណ្ណឹងចាស់ប៉ណ្ណឹងចាស់ប៉ណ្ណឹងចាស់